ហើយអ្នកទាំងអស់គ្នាអាចធ្វើការទិញហេរ៉ូនៅនគររាជលេងបានហើយចំពោះតម្លៃហេរ៉ូនៅនគររាជតម្លៃវារៀងធូរថ្លៃមែនទែនដោយសារចេញនគរសន្តិភាពអញ្ចឹងហើយហើយចំពោះនគររាជនេះគឺនៅតែមានកាឡូលេងអញ្ចឹងហើយភាគច្រើនគឺគេលេងលបាកៅ9ហ្នឹងហើយនេះពេលបច្ចុប្បន្ននេះគឺកំពុងតែដៃស្វែលេងលេងហើយហើយមិនទាន់ដឹងថាមិនទេហ្នឹងហើយដោយសារមកជួបដែរអូខេឥឡូវខ្ញុំ IVU item អ្នកនរមើលតិចចុះនេះគឺជា item ដែលគាត់ពាក់អញ្ចឹងគាត់ពាក់អីគេ HS510 HS510 HS អូខេនេះគឺជា item អាចមើលបានណា Tato Perfect រួមជាមួយនឹង clock របស់ Kao សិភោថ្មីជីលមុនបបរបស់3មួយឈុតតែម្ដងណាហ្នឹងហើយកប់សេរីតែម្ដងអូខេងាប់បាត់ហើយអូខេ hero នេះទេមួយទៀតអូខេចំពោះ Chevrolet អានេះ Chevrolet ហ្នឹងហើយគាត់ពាក់បាគូ ISO ហ្នឹងហើយ ISO បូក15មួយឈុតរួមជាមួយនឹង clock ជែថ្មីណាហើយចំពោះ តាតោគឺពាក់តាតោប្រហវ៉ាច់តែម្ដងណាបូក15មួយឈុតប្រកបរួមជាមួយនឹងផ្លុករបស់កាវសភៅថ្មី7 level 4 page ជាល្មូន10បបរបស់3មួយឈុតនិយាយទៅ item 2នេះគឺមិនស៊ីសងគ្នាប្រហែលទេអ្នកនរនេះតែជាទូទៅខ្ញុំតែសួរគេថាអូខេតើរវាងបាគូហើយជាមួយនឹង item HS មួយណាខ្លាំងជាងអឺបាគូតាន់សម្រាប់នៅដៃស្វះប៉ុន្តែ HS គឺទាត់ឈឺហ្នឹងហើយ អូខេឥឡូវចាំមើលទឹកដៃរបស់គាត់ពីរនាក់ហ្នឹងណាហ្នឹងហើយអឺប្រហែលជាវ័យមិនជានេះទេ ពីរនាក់នេះឥឡូវប្រហែលជាអាចបងតែរកគ្នាមកបី PK ទេយើង ចាំមើលតិចទៀតទាំងអស់គ្នាឥឡូវមើលគាត់ PK សិនទៅហើយមើលគាត់ដៃស្វេតបើអត់ចូលហឹមអឺឈរគេវាយដៃដាច់ផាច់ឡើបើឈាមអូខេរត់ដល់មុខ sub energy គាត់បុកគ្នាហើយអេក្បែរគ្នាឡំហើយលោកដាច់ជួយមកជួយមើល Dodge ជួយម៉ាយអា Super Star វៃនេះមិនមែន Dodge មែនគូដូចគេនិយាយមែនបើគូវ៉ែតឈឺមែនតាទាត់ទាត់ XS ប៉ុន្តែបើដៃស្វះគេថាបើគូល្អហើយចំពោះខ្ញុំវិញខ្ញុំអត់ដឹងដែរព្រោះទៅទៅគឺខ្ញុំចេះលេងប៉ា SM ទេ អីអត់អត់ដូចអត់ចាញ់អីចឹងលោគ្នាលោលោដាច់ដៃបឿងាប់វិញអូយកន្លែងអេមែនតើអ្នកនរនេះប៊ីងាប់និយាយទៅបានតិចទៀតអេមទាំងសើទី1អឺសុបតាអឺសុបស្តាអឺសុបស្តាឆេវឡាត់ឈ្នះណាយ៉ាមើល SM ជាមួយ SC វៃមើល បើយើងមើល item SM មួយ SC មិនជា SC រៀងស្ទើរជាង SM ឆ្ងាយតែយើងអត់ទាន់ដឹងថាគេលេងមិនដែរ SC មួយនេះប៉ាក់នេះខ្ញុំមិនសូវចេះលេងទេតែបើតាមដឹងໄວទៅថាໄວឈឺដូច BS អូកាប់អត់ចូលដែរនោះបើតែឈីម SC ច្រើនអូតត់ចេះទី2ដល់ defense ខ្ទេចអូប៊ីងាប់កាប់អត់ចូលដែរអូជួយកាប់យ៉ា last skill គាត់ជួយមកបាយអូអូ កប់សេរីតែម្ដងណាចាំមើល item គាត់ SM គាត់អាចធីមរឿងខ្លាំងដល់ពេលអញ្ចឹងគាត់មិនសូវចាញ់ក្រាប SC បានទេនេះដល់ពេលខ្លាំងពេក SC លេងម្លាស់ skill បាយបណ្ដោយ say goodbye នេះ SC អូខេតែវាយ SM ពាក់ item ប៉ុណ្ណឹងចូលមិនធម្មតាអ្នកនរគ្នា SM ចង់និយាយវាយ item ប៉ុណ្ណឹងចូលណាអឺឥឡូវគាត់ពងឆាតធ្វើរោគកលោដើម្បីវាយ PK ប៉ុន្តែជាទូទៅអឺនគរមានតែប្រមាណនគរដែលថា មើលទៅវាមាននៅរៀងនៅលេងរៀងខ្លះអញ្ចឹងណាអឺសន្តិភាពលេងយាយឯងដោយសារគេថាច់ server រហូតពិបាកចូលលេងប៉ុន្តែចំពោះឧដុង្គហើយនឹងនគររាជនឹងហើយពេលបច្ចុប្បន្នគឺនៅតែមានអ្នកលេងបលុងវេកអឺស្ងាត់ហើយស្ងាត់មែនទែនអត់មានមនុស្សទេប៉ុន្តែគ្រាន់តែការ login ចូលគឺចូលបានតាមធម្មតាអញ្ចឹងណា ហើយចំពោះអ្នកទាំងអស់នេះដែលចង់រក Hero Hero មកវៃគ្នាលេងកំដរអារម្មណ៍ពេលយប់អីអូខេអាចកលេចមកមើល Hero នៅនគររាជនេះបានហ្នឹងហើយដោយសារនគររាជវាមានគីឡូវៃពេលយប់ណាហ្នឹងហើយហើយចំពោះតម្លៃ Hero រៀងធូរថ្លៃហើយបើសិនជាករណីទាំងអស់ខ្ជិលអូខេអាចត្រឡប់ទៅដងក៏បានដែរប៉ុន្តែបើសិនជាករណីនគរសន្តិភាពរៀងស្ងាត់មែនទែនដោយសារដូចខ្ញុំប្រាប់ចឹងគឺមានអ្នកគេថា Thai server ជាប់នៅនឹងថាច់រហូតហើយ player បើយើងចង់លេងតើយើង share អ៊ីនធឺណិតពីទូរស័ព្ទតាមរយៈ hotspot ហ្នឹងហើយឬតាមរយៈមួយទៀតគឺអ្វីដែលយើងអឺប្រើ VPN ហ្នឹងហើយដើម្បីធ្វើការចូលលេងណាហ្នឹងហើយអូខេនេះគ្រាន់តែការ recommend របស់ខ្ញុំទេឥឡូវមានចាក់ title ចាក់ទៅហ្នឹងនេះហើយចាក់វៃនេះ carry នេះគឺជាប្រភេទ hero កាង work ពីមុនដែលខ្លាំងដែរណា អូខេអ្នកទាំងអស់នេះអញ្ចឹងដូចខ្ញុំរីកមិនអញ្ចឹងបើសិនជាករណីអ្នកចង់លេងអាចត្រឡប់មកលេងនគរ2នគរនឹងបានណាពេលបច្ចុប្បន្នតែខ្ញុំនឹងថាគេអាចថាច់គឺក៏មិនអាចថាច់ទៀតទេព្រោះអ្នកអាចថាច់ហ្នឹងក៏យើងមិនដឹងថាពីណាដែរព្រោះ GM ធ្វើអីអត់បែកអញ្ចឹង player GX មួយចំនួនធំ កាន់តែបែកចិត្តពី game GX មួយនេះហើយហ្នឹងហើយអូខេអរគុណបាយបាយ